ស្រឡាញ់មួយដែលមិនភ័យព្រួយខ្លាចមានថ្ងៃប្រែដីស្រឡាញ់ដែរ ធ្លាក់ស្រោច ត្រូវតែឃ្លាំចាំមើលវាធ្វើមិនកុំឲ្យពើទៅជួបអាម្នាក់ហ្នឹងហើយត្រូវតែរៀបរៀងវាឲ្យបានចាក់ពីថ្ងៃនេះទៅឯងឈប់តាក់ទងជាមួយនឹងកូនយើងស្ដាប់ម៉ែណាកូន ចាក់ពីថ្ងៃនេះទៅឯងត្រូវឈប់តាក់ទងជាមួយនឹងគេព្រោះថាគេនេះមានម្ដាយជាមនុស្សឈួត មានរឿងអីហ្នឹងអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាម៉ែនេះខ្ញុំស្រឡាញ់គាត់ទោះបីជាម៉ាក់គាត់ជាមនុស្សយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែស្រឡាញ់គាត់ដែរ លក់មកម៉ែឪណារត់មកនៅជាមួយមួយប្រុសដែលមានម៉ែឆ្កួតអញចាំទុកក្នុងខ្លួនរបស់អញទៅតារាបណាយើងនេះនៅមានជីវិតយើងមិនឲ្យអញទៅស្រឡាញ់ជាមួយនឹងវាដាច់ខាតអត់ទេម៉ែកូនស្រឡាញ់គាត់ម៉ែកុំបែកបាក់គាត់ទេណាកូនសំបងម៉ែចាប់លែងខ្ញុំទៅឲ្យខ្ញុំនៅជាមួយគាត់អត់ទេខ្ញុំខ្ញុំសំបង អូនណាពួកខ្ញុំមិនចេះស្រឡាញ់គ្នាមិនបានកុំតែយើងមិនឲ្យស្រឡាញ់គ្នាទេកុំកុំកុំកុំមកធ្វើបាបកូនខ្ញុំណាកូនកូនខ្ញុំមិនបានធ្វើអីកូនទេកុំប៉ះយើងកុំប៉ះយើងបើបើយើងមកជើមិនបានធ្វើបាបនេះដាក់ម៉ែខ្ញុំម៉ែខ្ញុំធ្វើស្អី មកពីម៉ែឯងស្គួតហើយឯងនឹងមកស្រឡាញ់កូនយើងហ្នឹងបានទេបងជប់ទៅបងយើងមកឈប់ឯងគឺជាក្មេងដែលមិនធ្លាប់ចាស់តែយើងនេះគឺជាមនុស្សចាស់ដែលធ្លាប់ក្មេងមុនឯងឯងមើលមកអាឈួតឯងចង់យ៉ាងម៉េចឯងជាកូនមនុស្សឈួតបកកចរិតឯងចង់ធ្វើអីយើងម៉ែរបស់ខ្ញុំ គាត់មិនបានឈួតទេគាត់មកថាម៉ែខ្ញុំបែបនេះម៉ែឯងជាមនុស្សឈួតឈួតឈួតឈួត យើងជេរម៉ែឯងចង់យ៉ាងម៉េចខ្ញុំប្រាប់ហើយថាកុំអោយជេរម៉ែខ្ញុំម៉ែឯងជាមនុស្សឈួតឈួតខ្ញុំគាត់នៅពួកខ្ញុំស្រឡាញ់គ្នាក៏ខុសដែរមែនទេទោះបីជាស្លាប់ក៏ពួកខ្ញុំស្លាប់ជាមួយគ្នាដែរមីកប៉ៅមីកូនគ្មានកំណត់ មិនចេះស្ដាប់ម៉ែឪទៅកុំគ្នាកំណាចាប់មកវិញបាយបាយទៅមកសិនជាអ្នកទាំងអស់គ្នានឹងចូលមកទៀតខ្ញុំនឹងស្លាប់ឲ្យអ្នកទាំងអស់គ្នាមើលពីបើពីកូនគ្មានកំណើត មិនស្ដាប់ម៉ែស្ដាប់ឪអឺ សម្រាប់ហ្នឹងអូនមិនខ្វល់ថាថ្ងៃស្អែកអាចនឹងមានរឿងអីកើតឡើងទេប៉ុន្តែទោះបីជាមកតាហើមចុងក្រោយក៏ដោយ កូនចង់នៅជាមួយបងដែរបើចាប់តាំងពីពេលដែលអូនមកនៅជាមួយបងមកមានបញ្ហាកើតឡើងរហូតបងសុំទោសហើយបងសន្យាថាបងនឹងមើលថែអូនឲ្យបានបងនឹងការពារអូន ជីវិតអូនផ្ញើជាមួយបងឯងអូននឹងមិនទៅណាចាក់បងជាដាច់ខាតបងសន្យាថាបងនឹងមិនឲ្យអ្នកណាម្នាក់បើយកអូនចេញពីជីវិតរបស់បងបានទេពួកយើងនឹងតស៊ូជាមួយគ្នាទោះបីជាមានបញ្ហាអីក៏ដោយ អូនស្រឡាញ់បង ហើយផ្លូវមួយនឹង គឺអូនជាអ្នករើសដៃខ្លួនឯងឯងអូនកុំនិយាយបែបហ្នឹងអីណាផ្លូវមួយនេះពួកយើងទាំងពីរអ្នកជាអ្នកជ្រើសរើសជាអ្នកបង្កើតវេលាបងមិនអាចឲ្យអូនឈឺចាប់ម្នាក់ឯងបានទេបងនៅមើលថែអូនទោះបីជាពេលនេះអូនមិនអាចត្រឡប់ទៅវិញក៏ដោយតែ Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលស្អីលើនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអាយស្កូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យនេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine O Volcano បាន នៅតាមតូបដែលនៅជិតអរគុណ ទោះបីជាពេលនេះអូមិនអាចត្រឡប់ទៅវិញក៏ដោយតែវែងមានអីចង់និយាយមែនទេគឺបង ង់ឲ្យអូនធ្វើជាកូនកតញ្ញូម្នាក់បងមិនចង់ឲ្យអូននិងគ្រួសាររបស់អូន ត្រូវពុំមានបញ្ហារសារតបងទេបងស្រឡាញ់អូនហើយបងក៏មិនចង់ឃើញមនុស្សស្រីដែលបងស្រឡាញ់ត្រូវមកឈឺចាប់រសារតបងដែរ ដៃក្រោយទេតែមិននៅជាមួយបងព្រោះអីចិត្តអូនបេះដូងអូនបានឲ្យទៅបងហើយឯងថ្ងៃក្រោយគឺជារឿងថ្ងៃក្រោយទៀតប៉ុន្តែឥឡូវអូនបាននៅជាមួយបង អូនមានអារម្មណ៍ថា អូនមានក្តីសុខខ្លាំងណាស់រត់ចេញពីផ្ទះ មកនៅជាមួយមនុស្សផងដែលខ្លួនស្រឡាញ់ហ្នឹងអូនបានធ្វើខុសហើយអីអញ្ចឹងអូនអត់អាចធ្វើខុសម្ដងទៀតដែលទៅនៅជាមួយមនុស្សដែលខ្លួនឯងអត់ស្រឡាញ់បានទេបើអូននៅជាមួយបងអូនមិនទៅណាចោលបងទេ មានថ្ងៃដែលអូនបែកពីបងទេពួកយើងនឹងមិនចាក់ចេញពីគ្នាទេណា ម៉ែស្អាតហូបបាយហើយហូបថ្នាំណាម៉ែស្អាតមើលសាឡុនឆ្ងាញ់ណាមានសាច់ត្រីទៀតឃើញទេម៉ែហូបម៉ាត់មកម៉ែស្អាត 了。 <laughs> ណាកូនតូចកូនតូចអើយជួយម៉ែផងណាម៉ែខ្លាចគេគេគេចង់ធ្វើបាត់ណាកូនតូចមានអ្នកធ្វើបាត់ម៉ែទេណាម៉ែខ្ញុំខ្លាចខ្ញុំខ្លាចខ្ញុំខ្លាចកូនតូចណាម៉ែខ្ញុំបើណាអូម៉ែចេញទៅចេញទៅចេញទៅចេញទៅខ្ញុំខ្លាចអូកូនកូនតូចកូនតូចកូនតូចម៉ែម៉ែមកខ្លាចកូនតូចម៉ែមកកូនម៉ែ con trời ơi trời mãi vào nè con trời nè mãi mãi mãi cứ lạc ai ơi mãi cứ lạc nè con trời mãi mãi mãi mãi mãi cứ lạc mãi mãi mãi hụt mãi tịch tên ខ្លាចខ្លាចមានគេមកដណ្ដើម ម៉ាក់ម៉ែម៉ែហូបតិចតិចម៉ាក់ម៉ែទុកឲ្យកូនតូចខ្លាច់ខ្លាច់កូនតូចមកវិញកូនតូចអត់មានអីហូបគេគេគេចង់ធ្វើបាបម៉ែអញ្ចឹងម៉ែហូបហូបបាយតិចតិចណា ចេញពីផ្ទះហើយមករត់តាមប្រុសហើយមកត្រូវមើលថែម្ដាយក្មេកទៀតអូយលោកកម្មអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំ Panadol Extra មានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលស្អីឡើយនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុងទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង ផលិតផលលីប៉ាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអាយស្កូឡាបង្កើតភាពវិជ្ជមាននិងឈ្នះរង្វាន់ដ៏អស្ចារ្យនេះគឺជា Ovo Volcano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine Ovo Volcano បាននៅតាមតូបដែលនៅជិតអ្នកអរគុណ រត់ចេញពីផ្ទះហើយមករត់តាមប្រុសហើយមកត្រូវមើលថែម្ដាយក្មេកទៀតអូយលោកកម្ម មកមើលថែខ្មែរខ្មែរអីអញ្ចឹងនេះតិចខ្មែរខ្មែរត្រូវឆ្លក់បាយស្លាប់ដោយសារតកាឈួតឡប់បើជាកូនប្រសាពិតជាបំរើម៉ែក្មេកមិនបានល្អសោះឲ្យម៉ែក្មេកហូបបាយម្នាក់ឯងដឹងហើយថាគាត់ឈួតឡប់តាំងពីដើមមកបើគាត់អួបាយស្លាប់ទៅ អ្នកណាទទួលខុសត្រូវទៅណោះនិយាយអញ្ចឹងចុះបើតូចដឹងតើតូចគិតយ៉ាងម៉េចទៅបើម្ដាយស្លាប់ ក៏ព្រោះទៅនៅជាមួយនឹងកូនប្រសាហើយអ្នកនាងមកហ្នឹងគឺដើម្បីតែនិយាយប្រមាណម៉ាត់ហ្នឹងឯងមែនទេមិនមែនតែប្រមាណម៉ាត់នោះទេ តែគឺវាមានទៀតខ្ញុំប្រាប់នាង ណាខ្ញុំមិនអាចឲ្យនាងរស់នៅ បានសុខស្រួលជាងខ្ញុំទេជីវិតអ្នកនាងនិងជីវិតខ្ញុំគ្មានអីពាក់ព័ន្ធនឹងគ្នាទេ ហើយពួកយើងក៏រស់នៅកន្លែងផ្សេងគ្នាដែរមែនទេនាងនៅកន្លែងផ្សេងគ្នាពិតមែនតែកន្លែងមួយនេះហ៎យើងជាអ្នកមកមុន មនុស្សភាពស្លូតត្រឹមត្រូវដូចជាយើងត្រូវតូចមើលរំលងហើយគេមកត្រូវស្រឡាញ់មនុស្សស្រីដែលគ្មានចំណេះដឹងដូចជានាងសម្បត្តិត្រឹមតែជាជាងកាត់ដេរម្នាក់សោះមានអីអស់ចាខ្ញុំយើង របស់វាសិនពួកទេវិសាចពួកនាងចិត្តក្បែរជាងពេលយប់ទៀតមែនទេយើងគឺជាបិសាចយើងស្ដាយក្រោយណាស់ដែលយើងសម្រេចចិត្តខុសខុសរហូតដល់ណាស់មនុស្សដែលយើងស្អប់គេរស់នៅបានសោះឯយើងបែរជាអោបຕົកម្នាក់ឯង ទេវតាលេងសើចនឹងយើងពេកហើយណាព្រោះអ្វីដែលយើងអាចធ្វើបាននៅពេលនេះគឺមានតែពាក្យថាត្រង់តែយើងក៏មិនអាចឲ្យនាងត្រូវតែប៉ុណ្ណឹងនឹងទេបើមានពេលបែបនឹងម្ដងទៀតណាយើងនឹងតបស្នងគ្រប់យ៉ាងនៅអ្វីដែលនាងយកពីយើង ពេលដែលយើងចេញទៅ យើង ចង់ប្រាប់ថាពេលដេកកុំភ្លេចបិទភ្នែកផង

这真是太荒唐了。 បងមកធ្វើការវិញហើយពួកគាត់ទៅណាអូនចេះមកស្អាតមកស្អាតជិះមកក្រៅមកណានៅក្នុងនឹងប្រយ័ត្នមុខខាំណាម៉ែ Quỳnh An Clara ơi, Clara ơi, không mà chơi Tránh tới, tránh tới, không mà tránh nhau Mai Mai ờ ờ ờ Baca បាកាលើសពីភេសជ្ជៈបើកម្លាំងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអាយស្កូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យនេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine O Volcano បាន នៅតាមតូបដែលនៅជិតអ្នកអូ ម៉ែបើបងមកធ្វើកម្មវិញហើយពួកគាត់ទៅណាអូនចេះមកស្អាតមកស្អាតជិះមកក្រៅមកណា នៅក្នុងនឹងប្រយ័ត្នមុខខាំណាម៉ែបងស្អាតក្អើខ្ញុំក្អើហើយបងអើចាចេញទៅចេញទៅកុំមកជិះខ្ញុំម៉ែម៉ែបើមានរឿងអីហ្នឹងគឺ ម៉ែស្អាតគាត់ចេះតែស្រែកថាគាត់ខ្លាចអូនក៏មិនដឹងថាគាត់មានរឿងអីដែរម៉ែម៉ែម៉ែកូនម៉ែខ្ញុំណាម៉ែខ្ញុំខ្ញុំកូនតូចណាម៉ែកូនតូចកូនតូចរបស់ម៉ែណាម៉ែណាម៉ែម៉ែជប់ខ្លាចទៅណាខ្ញុំមកធ្វើការវិញហើយកូនកូនកូនបើអូ បាទកូនទុយរបស់ម៉ែកូនកូនតូកូនកូនតូម៉ែម៉ែម៉ែខ្លាចអ កូនគឺតើម៉ាក់ម៉ាក់ម៉ាក់ម៉ាក់ខ្លាគុំគុំគុំគុំទៅគុំគុំទៅណាចាំម៉ែទៀតណាម៉ាក់ម៉ាក់ម៉ាក់ម៉ាក់ខ្លាទៅម៉ែមានរឿងអីគឺគឺម៉ែស្អាតគាត់អញ្ចឹងតាំងពីព្រឹកម៉ែចេះតែថាស្រែកថាខ្លាចរហូត អូនព្យាយាមលងគាត់ដែរប៉ុន្តែគាត់មិនស្ដាប់ហើយគាត់ស្រែកហៅឈ្មោះបងឯងរហូតហើយអូនក៏មិនហ៊ានទេទៅ ពេលម៉ោងបងឯងកំពុងធ្វើការដែរម៉ែម៉ែម៉ែឈប់ខ្លាចទៅណាម៉ែខ្ញុំខ្ញុំមកដល់ហើយយើងយើងចូលទៅក្នុងផ្ទះវិញណាម៉ែ con tội con con tội con con tử đã cho mày tiền mày cứ là mày mày mày mày ở trong nơi này tiền là con tử cục cục cục tử nã cho mày tiền bạn mày xong xong lên tục mày nơi chăm này ai tiền đây mày tỏ chân cho tiền mày

បើមិនចង់ឲ្យខ្ញុំយកឆ្នាំងអ៊ុតមកអ៊ុតដៃម្ដងទៀតអត់ទេអត់ទេខ្ញុំអត់ស្រែកទេខ្ញុំអត់ស្រែកទេខ្ញុំខ្លាចអើយបានខ្ញុំមិនធ្វើបាបអ្នកណាទាំងអស់តែ ខ្ញុំនឹងធ្វើបាបកូនតូចរបស់ម៉ែស្អាតកូនកូនតូចកូនកូនកូនធ្វើបាបកូនតូចឯណាខ្ញុំខ្ញុំសំវរខ្ញុំសំវរខ្លាចទេខ្លាចខ្លាច បើខ្លាចក៏សូមអញ្ជើញម៉ៃស្អាតហ្នឹងចេញពីទីនេះហើយចេញឲ្យឆ្ងាយពីទីនេះណា ហើយកុំត្រឡប់មកវិញឲ្យសោះស្រាប់មកនៅចាលប់ទៅរើសអេតចៃនៅណាក៏សូមអញ្ជើញទៅរើសទៅកុំឲ្យខ្ញុំឃើញមុខទៀតឲ្យសោះណាចេញឲ្យឆ្ងាយកាន់តែល្អខ្ញុំខ្ញុំខ្ញុំខ្ញុំទៅកុំកុំកុំ កុំធ្វើបាបកូនតូចអីណាក្មួយកុំធ្វើបាបកូនតូចអីចេញឲ្យឆ្ងាយកាន់តែល្អហើយក៏កុំត្រឡប់ឲ្យខ្ញុំឃើញមុខទៀតស្ដាប់បានទេចាចាស្ដាប់បានស្ដាប់បានហើយម៉ែស្អាតឆ្លាតចេញឲ្យឆ្ងាយកាន់តែល្អហើយក៏កុំត្រឡប់ឲ្យខ្ញុំឃើញមុខទៀត ចេញឲ្យឆ្ងាយកាន់តែល្អហើយក៏កុំត្រឡប់ឲ្យខ្ញុំឃើញមុខទៀតចេញឲ្យឆ្ងាយកាន់តែល្អហើយក៏កុំត្រឡប់ឲ្យខ្ញុំឃើញមុខទៀតម៉ែស្អាតម៉ែស្អាតណាម៉ែស្អាតទៅណាបាត់អី ម៉ែស្អាតទៅណាបាត់អីម៉ែស្អាតអត់ទេអត់ចាយអត់ឃើញហើយអត់ឃើញម៉ែស្អាតទៀតនេះតិចម៉ែស្អាត Woo! ក្តីស្រឡាញ់មួយដែលមិនភ័យព្រួយខ្លាចមានថ្ងៃប្រែក្តីស្រឡាញ់ដែលមិនចេះក្បត់មិនចេះសាវាក្តីស្រឡាញ់ពិតបើលពូហើយចុះឯងនឹងមករកស្អីទៀតបើប៉ុណ្្នឹងអត់តន់អស់ចិត្តទៀតកូនស្រីរបស់យើងទៀតទៅនៅជាមួយឯងឯងមកទៅមិនចង់បានស្អីទៀតគឺបើបាត់ខ្លួនខ្ញុំមិនដឹងថាបើទៅណា ម៉ែហើយនឹងពៅនៅណាមនុស្សស្រីដូចជានាងអាត្មានិយមខ្លាំងណាស់បើសិនជាម៉ែស្អាតហើយនឹងពៅមានរឿងអីកើតឡើងខ្ញុំនឹងមិនលើកលែងនាងសូម្បីតែបន្តិចខ្ញុំចង់ប្តឹងលោកប៉ូលីសឲ្យតាមជួយរកម្ដាយរបស់ខ្ញុំហើយនឹងមនុស្សស្រីម្នាក់ទៀតខ្ញុំព្រោះថាខ្ញុំតាមរកគេគ្រប់ទីកន្លែងតែរកឃើញសោះតូចបើ